ក្តៅក្តៅផ្ទុះសង្គ្រាមពាកសម្ដីរវាងកតិក និងប្រធានជំរុំសង្គ្រោះតល់ទល់គ្នាបោះសម្ដីផាំងផាំងតាក់ទងទៅនឹងរឿងតែងម៉ូនៅថ្ងៃទី25ខែឧសភាឆ្នាំ2022នេះនាយអច្ឆរិយៈប្រធានជំរុំសង្គ្រោះបានចូលផ្ដល់កិច្ចសម្ភារជាមួយកម្មវិធី Honkrasi ដើម្បីអាប់ដេតបន្ថែមពីកិច្ចស៊ើបអង្កេត និងរុករកផោះតាំងថ្មី ដែលខ្លួនចង់បានជុំវិញរឿងក្តីតែងម៉ូគួររំលឹកឲ្យដឹងដែរថាកាលពីពេលថ្មីថ្មីនេះលោកអច្ឆរិយៈបានចេញមុខប្រកាសតាមរកផោះតាំងថ្មីជុំវិញបញ្ហារឿងក្តីរបស់តារាស្រីតែងម៉ូដោយដឹកនាំកងកម្លាំងចុះជ្រមុជទឹក នៅទន្លេចៅផាយ៉ាដោយមូលហេតុព្រោះមិនអស់ចិត្តដែលក្តីបិទសរុបថាតេងម៉ូបានលាចាក់លោកនេះទៅ ដោយធ្លាក់ពីលើទូកមិនមែនជារឿងឃាតកម្ម យ៉ាងណាមិញត្រឡប់មកវិញ ចូលដល់ក្នុងកិច្ចសម្ភាសជាមួយកម្មវិធីហ៊ុនក្រាស៊ីនៅថ្ងៃទី25នេះ លោកអច្ឆរិយៈត្រូវ បានកម្មវិធីភ្ជាប់សារសងទូរស័ព្ទជាមួយអ្នកគ្រប់គ្រងទាំងមូលនាងកាតិក រហូតផ្ទុះសង្គ្រាមពាក្យសម្ដីជាមួយគ្នាដោយកាតិកបានបោះសម្ដីផាំងផាំងបែបនេះថាសូមសួរទៅលោកអច្ឆរិយៈរឿងដែលនិយាយថាបើកបង្ហាញភ័ស្តុតាង ថារឿងនេះជារឿងឃាតកម្មដោយលើកឡើងថាមានคลิปវីដេអូបញ្ជាក់ច្បាស់ច្បាស់ថាជាឃាតកម្មសូមបើកបង្ហាញមកខ្ញុំកំពុងចាំបើមានមែនបង្ហាញមកមិនមែនខ្ញុំចិត្តក្តៅទេតែមនុស្សចាំទាំងប្រទេសចាកុំធ្វើឲ្យ fan club ខកចិត្តកុំថាធ្វើឲ្យបោះចោលកណ្ដាលទីដោយដែលធ្លាប់ធ្វើកន្លងមកលើពាក្យសម្ដីបែបនេះនាយអច្ឆរិយៈតបថាមាត់ខ្លាំងណាស់នាងកតិកកតិកឆ្លើយតបវិញ មិនមែនងាត់ខ្លាំងទេចាស់អ៊ំចាស់ជាងឪពុកខ្ញុំទៅទៀតឪពុកខ្ញុំធ្លាប់ប្រាប់ថាកុំទៅធ្វើបាបមនុស្សចាស់ប្រយ័ត្នរកផ្លូវទៅផ្ទះមិនត្រូវ ចាស់សូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។